នឹងឯស្មូតទាំងអស់ហ្នឹងសិតតែបត់ពិចារណាសម្រាប់អ្នករស់តាមិនមែនសម្រាប់អ្នកស្លាប់ណាប៉ុន្តែប៉ុន្តែយើងច្រឡំថាសូត្រឲ្យខ្មោចខ្មោចណាស្ដាប់កើតឃើញទេស្ដាប់ដែរអាហ្នឹងជឿខុសហ្នឹងវាគ្មានទេអត់ដោយគល់ឈើព្រះអង្គថាដោយគល់ឈើមានស្អីគាត់កណាចង់សួរមួយមិនដឹងជាការពិតឬក៏មិនការពិតកណាអត់ដឹងដែរចង់និយាយថាតើវិញ្ញាណរបស់មនុស្សដែរគាត់ បានចែកឋានទៅហ្នឹងវាអាចនៅវល់វល់ក្បែរក្បែរយើងឬក៏ថ្មឧទាហរណ៍ដុតទៀនណាវិញ្ញាណដូចទៀនអញ្ចឹងណាដល់ពេលយើងផ្លុំប្រលត់ទៅ យើងមានឆ្ងល់ថាអណ្ដាតភ្លើងវានៅវិលក្បែរក្បែរហ្នឹងអត់មានអត់មានតែផ្សាយមានតែផ្សាយហេអត់សួរផ្សាយសួរថាអណ្ដាតអណ្ដាតភ្លើងមានទេ អត់ដូចគ្នាចឹងអូខេចុះអឺដែលមានចង់និយាយថាដូចថាយើងមិនមែនខ្លាចអីទេតែពេលខ្លះអារម្មណ៍អារម្មណ៍ពេលខ្លះមានអារម្មណ៍មួយ ថាដូចមានស្អីនៅជុំវិញខ្លួនចឹងអាហ្នឹងតើវាជាស្អីទៅអ្វីមួយតែអាហ្នឹងគឺធាតខ្លាចក្នុងចិត្តហ្នឹងឯងមកវាយើងខ្លាចហ្នឹងឯងចំណាប់ដកតែខ្លាចវិញអស់ចង្រៃ ចង្រៃចេញទៅពីខ្លាចហ្នឹងឯងអត់អត់អត់ខ្លាចទេគាត់កណាអត់ខ្លាចទេតែមានដល់អារម្មណ៍ថារៀងចង់និយាយថាដូចហ្នឹងហើយអារម្មណ៍ចម្លែកចម្លែកហ្នឹងហ្នឹងហ្នឹងឡើយឡើយតែថាឲ្យខ្លាចគឺអត់ហ្នឹងមកវាគិតញ៉ែញ៉ៃហ្នឹងអីអត់បានគិតអីផងអត់គិតមែនតើដល់ដេកលក់ឈឹងគ្មានគិតអីទៀតទេអាហ្នឹងហើយតែ feel something គឺមកពីចិត្តហ្នឹងវាគិតហ្នឹងឯង ដូចថ្មពីក្មេងដើរទៅស្រែទៅអីអាដើរអញ្ច្រាំងវាលឺច្រោះច្រោះពីក្រោយមកណាដូចមនុស្សដើរពីក្រោយចឹងដើរលឿនតិចលឿនតិចរត់ប្រយឡើងលឿនឡើងហ្នឹងហើយតែតែយើងគិតយើងស្មានទៅអីស្មានស្មានអាគល់ដង្គួតអីគល់ឈើអីនោះក៏ដូចមនុស្សអង្គុយដែរឃើញចឹងភ័យខ្លាចអញ្ចឹងចង្រៃអត់ហ៊ានរឿងខ្មោចទេចង្រៃគឺចិត្តមនុស្សហ្នឹងហ្មង បើយើងគិតទៅនឹងជាស្អីក៏ហ្នឹងដែរត្រូវហើយមានពេលខ្លះញោមប្រុសអាត្មានិយាយប្រវត្តិគាត់ កាលដែលគាត់ នៅហូបស្រាពីក្មេងណាខ្ទង់អាយុ30ជាងអីនោះគាត់ធម្មតាពេលថ្ងៃគាត់អត់ដើរតែសង្វឹងគាត់ដល់យប់អីបងគាត់ដើរមកផ្ទះខ្លាចគេឃើញរៀងហ៎គាត់សង្វឹងខ្លាំងទៅពេលមួយគាត់គាត់សម្រានតាម គាត់ស្មានតែមានកន្លែងដេកត្រឹមត្រូវដល់ពេលភ្ញាក់ឡើងក្រោយភ្នោខ្មោចដល់ព្រលឹមឡើងគាត់កវីក្បាលរត់ប្រយចាំកាប់កាទៀតអាព្រៃខ្មៅសិតតែភ្នោខ្មោចកន្លែងណាអាទួលមហឿងនៅពីកង្កើតភូមិកាលហ្នឹងសិតតែភ្នោខ្មោចគាត់ថាយេអញដើរទៅព្រះច្បាស់ហ្នឹងមិនគាត់ទៅក្នុងហ្នឹង លោកបងសួរថាបាច់នំបាច់នំហ្នឹងហើយអញ្ចឹងបានចាស់ចាស់និយាយតែអីស៊ីឆ្អែតបាត់ឃ្លានដេកលក់បាត់ខ្លាចអញ្ចឹងសួរថាទោះបីពេលយើងដេកលក់នឹងខ្មោចមកលៀនដាតប៉ុណ្ណានៃក៏ដោយលក់ទៅហើយហ្នឹងអញ្ចឹងចង្រៃពីខ្មោចឬក៏ចិត្តនឹងវាចង្រៃចិត្តចង្រៃហ្នឹងហើយអាត្មាពីក្មេងធ្លាប់ធ្វើខ្មោចលង គេតញយហើយគេជឿថាខ្មោចរហូតដល់ឥឡូវហ្នឹង គេនិយាយតគ្នាគេមានថាអាត្មាលងនេះគេថាខ្មោចលងប៉ុន្តែនេះនៅពីក្រោយខ្មោចនេះអាត្មា20សំបីសក្រិចក៏ចាញ់បោកអាត្មាដែរកាលអាត្មានៅកូនណេនណោះអឺលោកទៅទៅភូមិគេ ពីអ្នកគ្រូសោតស្ដាំហើយដល់ពេលនៅលើកត់នឹងមានអាទីងម៉ងអាទីងម៉ងគេលក់ធៀមក្បាលធំធំចេះសចេះទៅហើយ អឺស្មាវាខ្លួនតូចហ៎អាចង្រឹងពអួយតូចតូចចេះស្មាអាចចូលបាន ចូលតាមពអួយទៅយកក្បាលទីងមងយកទៅដាក់លើក្រេលោកឲ្យគ្រុបកណាត់សចេះមកដាក់ភួយដាក់ខ្នើយពីក្រោមគ្រុបកណាត់សឲ្យមើលតែម៉ោងលោកចិត្តមកវិញយកធូបទៅដោតជុំវិញមកជុំវិញហ្នឹងហើយដាក់គ្របកណាត់សអញ្ចឹងទៅហើយយើងមានអគិសនីណានៅស្រុកស្រែអត់មានទេ ហើយគាត់នឹងខ្ពស់ដែរអាចដៅវាប្រហែលមកខ្ពស់ជាងក្បាលយើងគាត់នឹងលោកចាក់សោជោកតុបលើលោក ក្រឹកបានបើកទ្វារក្រាបមកភ្លឺតែមកព្រុសដល់ដីនឹងលោកចុះល្មិចចដៅលន់ព្រីតដល់ដីហ្មងនឹងហូតហើយមានទុកទីរូបទៅបាក់កម្មដល់ខាងខោចាំការទៀតដល់ហើយទៅលោកប៉អើលហ៎ឌីគុណស្អីគេ អីលោកខំសើចលោកសើចហាហាហាលោកសើចបន្លប់លោកលោកសើចដល់លោកសើចទៅសួរទៅបានហីឯងដូចព្រាលភ្នែកហ្នឹងមិញព្រាលមិនទេគុណដូចឃើញភ្លើងឃ្យូផងលឿងផងសផងក្រហមផងហើយភ្លើងធូបបែកទៅម៉ានពណ៌មើលឃើញអាភ័យខ្លាចវាបង្កើតរឿងផ្សេងហ៎តាមពិតភ្លើងធូបហ្នឹងហើយអាត្មាអ្នកធ្វើហ្នឹង ទៅជាខៀវលឿងក្រហមសអីលោកនោះនឹងពេញនោះហ្នឹងហើយប៉ិនក្រោយមកដឹងហ្នឹងហើយចឹងបានខ្មោចអត់មានអីចង្រៃទេចង្រៃគឺចិត្តខ្លាចដោះតែចិត្តខ្លាចមួយចេញចង់មកលៀនតាដាក់កុំអីដែរលៀនតាឯងទៅចិត្តធ្វើមិនទៅបានដកអាចិត្តខ្លាចចេញអស់តរៀនពីវា ព្រោះតាំងពីយូរមកយើងអត់ដែលរៀនបដៅចិត្តខ្លួនយើងឯងមែនទេយើងអត់សូវដែរបរៀនបដៅចិត្តខ្លួនឯងច្រើនតែចង់តែបដៅគេមែនទេដូចបដៅកូនបដៅក្មួយបដៅនៅនេះបដៅនៅនោះឬក៏តាម Facebook អាណាធ្វើខុសអីជួយជេរជួយអីនឹងសម្បោះប៉ុន្តែមនុស្សទាំងអស់គ្នានោះមិនដែលដាក់ពេលមករៀនបដៅចិត្តខ្លួនឯងទេ ហើយនៅពេលដែលទុកលំបាកមែនទែនមិនរឿងខាងក្រៅទេថាមកពីចិត្តនឹងវាពិបាកបដៅរហូតដល់ពេលគាត់កើតទុកខ្ញុំមិនចង់គិតទេតែវាចេះតែគិតឃើញវាពិបាកបដៅទេឃើញទេមកពីមិនដែរបដៅវាផងវាឡើងទំនើងឡើងឡើងហាមលែងស្ដាប់ហើយហ្នឹងហ្នឹងហើយអញ្ចឹងដាក់ពេលខ្លះរៀនបដៅចិត្តខ្លួនឯងប៉ុន្តែដើម្បីបដៅវាបានតើស្គាល់វាច្បាស់អញ្ចឹងណា ហើយស្គាល់ច្បាស់បានទល់តែរៀនធម៌ព្រះអង្គព្រោះធម៌ព្រះអង្គបរៀនពីចិត្តហ្នឹងហើយនឹងចឹងចឹងបានថាអត់មានទេ រឿងខាងក្រៅដែលយើងទៅ ការពារបានអត់មានទេនៅ ក្នុងអំណាច គឺមាន តែរៀនបដៅចិត្តទេហ្នឹងហើយចឹងគិតមានអីទៀតឥឡូវមានមានអីទៀតអត់ ល់អីមួយទៀតអស់អីណាមិនមានបល់អីណាហើយតែស្ដាប់ហើយតែបានចង់តែបានស្ដាប់ក្នុងចិត្តបាទសាធុអញ្ចឹងគិតបញ្ចប់ប៉ុណ្្នឹងចុះណាហ្នឹងបាទសូមអនុមោទនាប៉ុណ្្នឹងបាទ